عن انس بن مالك رضي الله عنه ان فتى من اسلم قال يا رسول الله اني اريد الغزو وليس معي ما اتجهز به قال ائت فلانا فانه قد كان قد كان تجهز فمرض فاتاه فقال ان رسول الله صلى الله عليه وسلم يقرئك السلام ويقول اعطني الذي تجهزت به فقال يا فلانه أعطيه الذي تجهزت به ولا تحبس منه شيئا فوالله لا تحبسين منه شيئا فيبارك لك في رواه مسلم Saya cuba samrai dalam hadis ni Hadis ni merujuk sepenuhnya Ampi Anas bin Malik radhiyallahu an Anna fatan min aslam kawan Pernah Min barah mana Mau pikal sempuan aslam ah, Kor aslam ke jikal sempuan mu Sekarang di kerang Madinah Dan sahabat ហើយនឹងថាប៊ីរូនិងអាលីមអ៊ុលាម៉ាមួយចំនួនគេស្ថិតនៅក្នុងកុលសម្ព័ន្ធអស្លាមនេះចឹងមានបរិសម្នាក់ក៏បានទៅជួបនប៊ីសលសាំហើយបាននិយាយបានសួរនប៊ីថាចេះយ៉ារ៉ាស៊ូលឡោះអោរ៉ាស៊ូលឡោះអ៊ីនីអ៊ូរីដូលហ្គាសវ៉ាវ៉ាលៃសាម៉ៃម៉ាអតយ៉ាហាស៊ូប៊ីយ៉ារ៉ាស៊ូលឡោះខ្ញុំចង់ចូលរួមចម្បាំងខ្ញុំចង់ធ្វើសង្គ្រាមពីសាវីលាប៉ុន្តែខ្ញុំអត់មានអ្វីដើម្បីធ្វើសង្គ្រាមទេមិនថាគាត់មិនមានអឺ សភាវុធឬក៏គាត់មិនមានគ្រឿងចម្បាំងអ្វីផ្សេងៗដើម្បីតតាំងតាំងជាមួយសត្រូវនៅក្នុងសមរភូមិទេគណៈដែលគាត់ចង់ចូលសមរភូមិដើម្បី fi sabilillah ពីព្រោះការធ្វើ jihad fi sabilillah នេះគឺប៉ះឡារបស់វាធំធេងមែនទេប៉ះឡាវាធំធេងណាស់ដែលអល់ឡោះ Subhanahu wa ta'ala បានបង្កប់ប្រើសាហាបតនៅក្នុងអល់កុរអានការីមឲ្យ jihad fi sabilillah ហើយ perang Nabi Muhammad SAW alaihi wasallam ayat jihad eh, Macam nak dari Islam nak kau jihad fi sabilillah sangkrim ramai Allah Subhanahu wa taala nak pun pahala tu kain ni kan. Hal ni dah Islam pun nak Islam syahid. Dia ke Islam main patai ke pet kau tu men Islam tu. Ya. Nak ayat Quran Allah Subhanahu wa taala ban berat wala tahsabanna alladhina qutilu fi sabilillahi amwata bal ahya'un 'inda rabbihim yurzaqun. Mana ikhlas? ហើយអ្នកមិនត្រូវនឹងស្មានថាអ្នកដែលគេសម្លាប់នៅក្នុងសមរភូមិហ្វីសាប៊ីលឡាដើម្បីផ្លូវអល់ឡោះតាឡានោះពួកគេមិនស្លាប់ទេបលអាហយ៉ាអ៊ុនអិនដារ៉ាប៊ីហ៊ីមយូរហ្សាកូនប៉ុន្តែពួកគេនៅរស់នៅឯម្ចាស់របស់ពួកគេខណៈដែលពួកគេត្រូវគេផ្ដល់រីស្គីឲ្យអញ្ចឹងអល់ឡោះតាឡាបានប្រាប់ថាអ្នកដែលស្លាប់ហ្វីសាប៊ីលឡាអ្នកហ្នឹងគឺមិនមិនមែនជាអ្នកស្លាប់ទេណានៅរស់នៅឡើយទេនៅក្នុងអាយកូរ៉ាននេះបញ្ជាក់ប្រាប់យ៉ាងដូចនេះ អញ្ចឹងប៉ះឡាធំធេងមែនទែនពីអល់ឡោះសុបហានាហូវតាឡាចំពោះអ្នកដែលចូលរួមធ្វើសង្គ្រាមពីសាប៊ីលឡាដើម្បីសាសនារបស់អល់ឡោះដើម្បីលើកស្ទួយសាសនារបស់ម្ចាស់សុបហានាហូវតាឡាអញ្ចឹងបងប្អូនម្នាក់ដែលមកពីកុលសម្បត្តិឥស្លាមនេះគាត់ចង់ចូលសមរភូមិតតាំងជាមួយសត្រូវដើម្បីសាសនារបស់អល់ឡោះដើម្បីលើកកម្ពស់សាសនារបស់ម្ចាស់សុបហានាហូវតាឡា ហើយអញ្ចឹងគាត់ក៏មកជួបនប៊ីហើយគាត់ថាគាត់អត់មានសភាវុធអ្វីដើម្បីទៅច្បាំងជាមួយសត្រូវទេនប៊ីមានប្រសាសន៍ថាអញ្ចេះអ៊ីទីហ្វូឡាណានហ្វៃណូហូកដកានតជាហាសហ្វាម៉ារីនប៊ីមានប្រសាសន៍ថាឥឡូវឯងទៅជួបអឺម្នាក់នឹងទៅម្នាក់នោះគាត់រៀបចំសភាវុធរៀបចំគ្រឿងចម្បាំងផ្សេងផ្សេងដើម្បីចូលសមរភូមិប៉ុន្តែគាត់នឹងឈឺនេះនប៊ីសាសនាណែនាំបរិមម្នាក់នេះឲ្យទៅជួប បរិសម្នាក់ផ្សេងទៀតដែលគាត់ចង់ទៅធ្វើសង្គ្រាមគាត់រៀបចំសភាវុធគាត់រៀបចំខ្លួនរួចអស់ហើយប៉ុន្តែគាត់យ៉ាងគាត់ឈឺគាត់អាចបានទៅចូលរួមធ្វើសង្គ្រាមទេអញ្ចឹងនប៊ីប្រាប់ឲ្យទៅជួបម្នាក់ហ្នឹងទៅហ្វកលអហ្វអតាហ៊ូហ្វកលម្នាក់ហ្នឹងក៏ទៅជួបបរិសម្នាក់នោះដែលឈឺហ្នឹងហើយក៏បាននិយាយទៅកាន់បរិសម្នាក់ហ្នឹងថាអ៊ីនពិតណាស់អ៊ីនរ៉ាស៊ូលឡោះសសាមយករៀបកាសណាពិតណាស់រ៉ាស៊ូលឡោះបានអឺឲ្យសាឡាមទៅពីពួកអ្នក ណាសួរសុខទុក្ខម្នាក់ហ្នឹងវេយកូលអាទីនីលាឌីតយ៉ាហាស្តប៊ីហើយរ៉ាស៊ូលបានប្រាប់ខ្ញុំថាឲ្យឯងនេះផ្ដល់របស់ដែលឯងរៀបចំដើម្បីចូលធ្វើសមរភូមិនឹងផ្ដាក់ផ្ដល់មកឲ្យខ្ញុំនេះបរិះម្នាក់ហ្នឹងប្រាប់អ្នកឈឺឲ្យអ្នកឈឺហ្នឹងឲ្យរបស់ដែលគាត់ចង់ទៅធ្វើសង្គ្រាមឲ្យម្នាក់ហ្នឹងវិញពលនាប៊ីផ្ដាំយ៉ាងដូចនេះហ្វកលម្នាក់ហ្នឹងគាត់បានតបមកវិញថាចេះពលអ្នកឈឺហ្នឹងគាត់តបមកវិញ យ៉ាហ្វឡាណាអាទីហេឡាឌីតាយ៉ាហាស្ទូប៊ីអញ្ចឹងគាត់ក៏បានប្រាប់ភរិយារបស់គាត់ថាអឺណែប្រពន្ធសម្លាញ់ចូលអ្នកឲ្យប្រដាប់ប្រដាទាំងអស់ហ្នឹងឲ្យទៅម្នាក់នេះទៅអ្វីដែលខ្ញុំបានរៀបចំទុកដើម្បីធ្វើសមរភូមិឲ្យម្នាក់នេះទាំងអស់ទៅហើយកុំកុំយកអ្វីមួយចេញអសោះមានន័យថាឲ្យទាំងអស់ទៅ អញ្ចឹងមានន័យថាម៉េចមានន័យថាម្នាក់នេះអ្នកដែលមានជំងឺចង់ចូលសមរភូមិតែគាត់ឈឺនឹងគាត់នៅពេលណាឮបរិសម្នាក់ដែលមកជួបគាត់ថាណាប៊ីប្រាប់ឲ្យឲ្យទៅម្នាក់ហ្នឹងក៏ម្នាក់ហ្នឹងទទួលភ្លាមណាទទួលយកពី ទទួលអឺបទបញ្ជារបស់ណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមភ្លាមអញ្ចឹងព្រមប្រគល់របស់ទាំងអស់ហ្នឹងឲ្យទៅបរិសម្នាក់មកពីកុលសម្ព័ន្ធអ៊ីស្លាមនេះយកទៅធ្វើសម្ដែង អញ្ចឹងអ្នកដែលចង់ទៅធ្វើសង្គ្រាមប៉ុន្តែគាត់មិនបានទៅដោយសារករណីអ្វីមួយដោយសារហេតុការណ៍ណាមួយដោយសារឈឺឬមួយក៏ដោយសារអឺប្រការណាមួយដែលគាត់មិនអាចទៅបានទេនោះណាគាត់នឹងបានប៉ះពីអល់ឡោះសុបហាណាហូវតាដូចជាអ្នកទៅច្បាស់ដែរដោយសារចិត្តរបស់គាត់លៀបចង់ចង់ចូលសមរភូមិប៉ុន្តែគាត់មិនបានទៅដោយសារដោយសាររឿងអ្វីមួយមកហាមមកហាមគាត់គាត់ឬក៏មករារាំងគាត់មិនឲ្យគាត់ទៅចូលក្នុងនេះចឹងនេះបង្ហាញថា sahabat radhiyallahu anhu អឺពួកគាត់ប្រជែងគ្នាដណ្ដើមគ្នាចង់បានប្រការល្អបើទោះបីជាប្រការល្អនោះជាសង្គ្រាមអាចូលសមរភូមិតតាំងជាមួយសត្រូវហើយជួនពេលខ្លះគាត់ត្រឡប់មកវិញជួនពេលខ្លះគាត់មិនអាចត្រឡប់មកវិញបានទេគាត់តែពលីជីវិតនៅក្នុងសមរភូមិសមរភូមិនឹងក៏ដោយហើយក្នុងហាឌីសនេះបង្ហាញទៀតថាសាហាបាត់រ៉ាឌីយ៉ាឡោះអានហ៊ុំគឺពួកគាត់ ព្រមទទួលយកអ្វីដែលជាបទបញ្ជារបស់នប៊ីសុលឡាឡោះអាឡៃហ៊ីវ៉ាសាឡាមដែរអញ្ចឹងអាម៉ាត់យេបដិតគឺនៅលើញាតរបស់យើងណាយើងចង់ធ្វើអ្វីមួយយើងញាតតែយើងមិនបានធ្វើតាមអ្វីដែលយើងនិយាយទេដោយសារករណីអ្វីមួយគឺយើងបានប៉ះដល់ពីអល់ឡោះសុបហានាហ៊ូវតាអាឡាដូចនៅក្នុងហាឌីសនេះហើយហាឌីសនឹងបន្តបន្តមកទៀតបង្ហាញថានឹងបានប៉ះដល់ពីអល់ឡោះសុបហានាហ៊ូវតាអាឡា هذا وصلى الله على نبينا محمد وعلى آله وصحبه والسلام عليكم ورحمة الله وبركاته